想活，为什么？ 忧郁像落叶漂泊，寂寞的歌，谁来和？ 知不知道？ បក់សំទោសំទោអស់ហើយមកមកចិត្តអូនអស់មកដូចនឹងមុនអូនមិនស្លាប់មិនលះតតមិនស្នេហ៍រហ័យរូបនេះអំពីងបាក់ស្ដាំណាប់ពីងវៃប្រកែកនៅតែស្រឡាញ់អូន ក៏ជិះចង់បងរយរំតែអូស្តាប់មិនចូលក្នុងអារម្មណ៍អូនលុបទាំងចូលបំណងអូស្តែសូនស្ដាប់ទឹកណែទីទូទុកយ៉ាងណាដែលតែសូនបែកដូចអូនអូស្រណ